ដានដីខ្មែរយួនប្លន់ហើយកាយជាក្រុងសៃកកំពុងត្របីជាបេនងែផងឯខេតឡងអាមជាកំ ចាំក្រុងព្រៃនគរសពថ្ងៃចិនយួននៅពេញងាអូអគ្មានប្រជាធរម៉ែយើងទៀតណាស្ដាយអើយសាស្ដាយស្ដាយដីភពណា នឹងក្រោយគង់បានខ្មែរវិញខ្មែរក្រោមខ្មែរក្រោមតស៊ូគ្រប់មើលគ្នាតាមនីតិកាអន្តរជាតិចេញសាសវតថ្មីប្រៃនគរភ្នំពេញ បានជួបគ្នាវិញ សុខសាន្តអើយ សាស្លាយស្លាយដៃភោគគីតដល់ពេលណាខ្មែរបានទូស្បាកុំអស់សង្ឃឹមញញឹមមើសុខហាមុននឹងក្រោយគង់បានខ្មែរវិញ ខ្មែរក្រោមខ្មែរក្រោមតស៊ូ បានជួបគ្នាវិញខ្មែរសុខ